សុកសុកអតីតតារាសម្ដែង សាទអរិយស្មី ប្រកាសមេម៉ាយក្រោយភ្ជាប់ស្នេហ៍ជាមួយក្មួយ ប្រុសតារាចម្រៀងព្រាមសវណ្ណមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញតារាសម្ដែងរូបស្រស់សាច់សខ្ចីសារិយស្មីបានប្រកាសថាខ្លួនមេម៉ាយក្រោយភ្ជាប់ស្នេហ៍ជាមួយក្មួយ ប្រុសតារាចម្រៀងព្រាមសវណ្ណកាលពីប្រហែលឆ្នាំមុនការប្រកាសតាមបណ្ដាញសង្គមបែបនេះរបស់ស្រីស្អាតសារស្មី បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមដែលធ្លាប់គ្រប់គ្រងអ្នកនាងមានការចាប់អារម្មណ៍គ្រប់គ្នា។ គួរបញ្ជាក់ថាសារអរិយស្មីធ្លាប់ជាអតីតតារាសម្ដែងម្នាក់ហើយអ្នកនាងក៏ធ្លាប់ជាអតីតភរិយារបស់កីឡាករប្រដាល់ជាស្រួចផងដែរប៉ុន្តែក្រោយមកសាររស្មីបានចាក់ចេញពីអាជីពសិល្បៈក្រោយពីបានទៅភ្ជាប់ស្នេហ៍តាមប្រពៃណីជាមួយនឹងលោកឆៃដាពិសិនដែលជាក្មួយប្រុសរបស់អុកញ៉ាព្រាបស្វាត់ហើយសប្តាហ៍ថ្ងៃពួកគេក៏មានកូនស្រីដ៏គួរឲ្យស្រឡាញ់មួយជាចំណងដៃផងដែរ។ ជារឿយរឿយគេតែងឃើញគូស្នេហ៍មួយគូនេះបង្ហាញភាពផ្អែមល្ហែមតាមបណ្ដាញសង្គមស្ទើរមិនជឿថាពេលនេះអ្នកទាំងពីរមានរឿងរកម្មរគូសដល់ថ្នាក់នេះ ថ្មីថ្មីនេះសារអរិយស្មីបានបង្ហោះសារខ្លីដែលមានអត្ថន័យថា បើខ្ញុំមិនម៉ែកូនមួយស្រឡាញ់ឬអន់មុននឹងប្រកាសថាខ្លួនមេម៉ាយបែប នេះគេក៏បានឃើញសារស្មីបានបង្ហាញអារម្មណ៍ក៏ដូចជាខឹងសម្បាននឹងនរណាម្នាក់តាមរយៈសារដែលនាង បានបង្ហោះជាហូរហែនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនផងដែរ។